អូខេជំរាបសួរទៅកាន់អ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូរបស់ SNG អូខេថ្ងៃនេះយើងមកលេង PUBG ហ្នឹងហើយនេះលេងដំបូងអ្នកនរគ្នាឥឡូវនេះអ្នកនរគ្នាមកមើលការបាញ់របស់ខ្ញុំបាទលេងដំបូងមានរំថាបាញ់អត់ត្រូវឯងកន្លែងនេះវាប៉ះមនុស្សអញ្ចឹងបាទខ្ញុំបាញ់ជាមួយនឹង M24 ឥឡូវបាញ់បានក្របហើយ knock បាត់ហើយហើយអឺជាធម្មតាខ្ញុំធ្លាប់លេងចូលលេងចូលហ៎ ដូចយើងលេង Free Fire យើងលុះយើងពេលយើងឃើញ enemy យើងបោកតកកចូលមានអីតែមកលេង PUBG យើងមិនអាចរត់ចូលបានណាអញ្ចឹងយើងទល់តែកើបបានច្រើនតិចយើងខ្ញុំបានសម្រាប់ប៉ែម្នាក់ហើយអូខេកន្លែងនេះខ្ញុំបាញ់ M24 រួមជាមួយនឹង KL ហើយអាប៉ែនោះនិយាយស្អីគេបាទស្ដាប់បានបងអាយ៉ា សាក់ភ្លើងតោះអូខេអ្នកនរគ្នាតើយើងទៅតាមដានវីដេអូជាបន្តទៀតអឺដោយសារតែវីដេអូនេះខ្ញុំរៀនលេងទេអ្នកនរគ្នាណាវាមិនសូវល្អទេហើយការជួប enemy ក៏ខ្ញុំបាញ់អត់សូវល្អដែរអញ្ចឹងវីដេអូយើងមកកាន់បដល់កន្លែងនេះហើយព្រោះមកកន្លែងនេះបងប៉ះគ្នាបើ enemy បាទអត់ត្រូវអីមិនតិចបាទអឺ គេបាញ់ knock បាត់គេបាញ់ដាច់បាត់បើគ្នាខ្ញុំបាញ់ដាច់បាត់ហើយចឹងខ្ញុំរៀងលីលើលីលើបាទអត់ដឹងថាមនុស្សនៅណានៅណីទេសួនកាត់ទៀតដល់ពេលសួនកាត់ចឹងខ្ញុំខំតែរត់ចូលក្នុងខ្លាចសួននឹងវាស៊ីខ្ញុំមកចឹងខ្ញុំរត់ទៀតដែរអាចមានអារម្មណ៍ថាខ្ញុំអត់ស្គាល់ពេល enemy នៅក្បែរក្រោយខ្លួនអត់ដឹងអូខេប៉ះឥឡូវហ្នឹងប៉ះ enemy ហើយខ្ញុំអត់ដឹងថានៅណានៅណីដឹងតែកន្លែងប្រយោជន៍បាញ់ខ្ញុំបាត់ហើយបាញ់កន្លែងហ្នឹងខ្ញុំគិតអីទេ កងតកតមានតកខ្ញុំកើបនៅដើមឈើដូចអេនមីនៅគៀននេះបាញ់អត់ត្រូវទៀតបើបាញ់អត់ត្រូវនេះខ្ញុំកន្លែងនេះគ្នាខ្ញុំបាញ់ knock បាត់ហើយខ្ញុំរុំឈៀបពួកកន្លែងនោះដូចជាប៉ែមួយធីមពួកគាត់បាញ់ល្អល្អមែនអញ្ចឹងខ្ញុំយកកភ្លើងដូស្កាអលយកអឺ M14 អើហើយទៅយកអឺ AK អីកន្លែងហ្នឹងមិនមែន AK គេហៅស្អីគេ M4 អឺ ចេញខ្ញុំដូរអាអំពណ៌អំពណ៌នេះវាបាញ់ល្អដែរខ្ញុំបាញ់អំពណ៌ជាមួយនឹង M24 ហ្មងទៅចឹងកន្លែងហ្នឹងវីដេអូហ្នឹងខ្ញុំក៏រត់ទៅទៀតដែរបើរត់ចូលស្រួលទៀតដែរហើយគ្នាខ្ញុំនិយាយនឹងខ្ញុំស្ដាប់អត់បានផងបាទបងនិយាយបងអើពេលតានាលេងតែតែយើងអត់ដែរលេងបើថាលេងរាល់ថ្ងៃគេវាសងដៃមិនដឹងដែរ អូខេឥឡូវនេះកាត់មកដល់ឥឡូវនេះបាញ់ខ្ញុំពងរំឈាមបែនោះបាញ់តែបែនោះរៀបរៀងបតដែរអូខេបែនោះរៀងបតដែរបើមិនជាល្អបាញ់ខ្ញុំងាប់បាត់ហើយបាញ់ខ្ញុំអត់ឈឺចឹងខ្ញុំបាញ់វិញងាប់ចឹងយើងមកមើល item របស់គាត់សិនមានអីស៊ីអត់មានទេយើងរត់ទៅទៀតព្រោះមនុស្សនៅសល់ត្រឹមតែ8នាក់ទេ8នាក់ខ្ញុំ4នាក់ទៀតវានៅសល់4ស្មារតី វីដេអូហ្នឹងយើងកាត់បន្ថែមទៀតកន្លែងនេះយើងឃើញ enemy ឬក៏មិនដឹងទេតែដឹងតែ enemy នឹងមកពីប្រឡោះហ្នឹងគេរត់កើបនោះកើបខ្ញុំអត់មានកើបអីទេបាទរត់កដាវាលតែម្ដងបាទព្រោះទំលៀមទំលាប់ពេលខ្ញុំលេងពេញហ្វាខ្ញុំលេងចូលលេងចូលអានេះយើងកាច់កេះកាច់អីស្មានតែមនុស្សម៉ាណាយ៉ាជ្រងទៅម៉ូតូអាយ៉ាកន្លែងនេះឃើញ enemy បាញ់អីអញ្ចឹងយើងបញ្ចេញស្នាដៃ M24 យើងមកបាទ M24 ប៉ប់អូហូយយ៉ាកន្លែងនេះឃើញ enemy បាត់ហើយបាទតែមក M24 យើងស៊ីបានដែរទេយ៉ា silent ទៀតបាទអាយូយម៉ាំងលសុតជ្រឹបជ្រឹបហ្មងស៊ីតែហ្មងបាទកន្លែងហ្នឹងគឺខ្ញុំស៊ីបាន2 kill ហើយបាទបានលេងមួយ map មួយថ្ងៃមួយគេបានតែ2 kill ទេអឺអូខេកន្លែងនេះបាន3 kill បាទយ៉ា load kill មិញបាន3 kill បាត់ហើយ អញ្ចឹងកន្លែងនេះគឺយើងថានៅសល់6នាក់6នាក់គ្នាខ្ញុំ4នាក់អញ្ចឹងនៅសល់2នាក់សល់2នាក់2នាក់ឥឡូវកន្លែងនេះខ្ញុំរត់ចូលសួនទៀតហើយអាយយឥឡូវឃើញអេនមីមួយទៀតហើយខ្ញុំខ្ញុំបានស៊ីដែរទេបាទយើងបញ្ចេញស្នាដៃ M24 យើងហ្នឹងជ្រឹបអូហូយណុកបាត់ហើយគេដាក់ rap បាត់ហើយ4 4 kill មួយហ្គេមហ្នឹងខ្ញុំបាន4 kill ទេតាមានអីគាត់អឺហឺ ឥឡូវសល់តែម្នាក់ទេអញ្ចឹងហ្គេមយើងនឹងអាចមកចប់ដល់ត្រឹមហ្នឹងតែម្ដងនេះខ្ញុំក៏បានណក់មួយដែរហើយនៅក្រៅសួនឥឡូវនេះរត់មកទី item mission អឺឈ្នះបាត់ទៅហើយ